បាទលោកសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ពិសិដ្ឋ Tech តោះអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើវីដេអូមួយមកបង្ហាញអ្នកនរគ្នា ពីរបៀបនៃការបង្កើត account ជាមួយនឹង website Loda ដែលជា website ដែលអនុញ្ញាតឲ្យយើង អាចធ្វើការទិញទំនិញពីប្រទេសចិនហើយដឹកជញ្ជូនមកប្រទេសខ្មែរបានតោះអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងធ្វើវីដេអូបង្ហាញ ពីរបៀបនៃការបង្កើត account និងការទិញទំនិញរហូតដល់ការទៅយកទំនិញជូនអ្នកនរគ្នាតោះអញ្ចឹងយើងទៅទស្សនាអ្នកនរគ្នា ចឹងជាដំបូងគឺអ្នកនរគ្នាត្រូវតែបើក web browser របស់អ្នកទាំងអស់គ្នាអាចបើកតាម Chrome Firefox ឬក៏ Safari អីជាដើមចឹងទៅចឹងគឺយើងវាយពាក្យមកថា lodda.com.kh អាចបើកតាមទូរស័ព្ទដៃក៏បានតាមអឺ computer ក៏បានអញ្ចឹងនៅពេលយើងបើកមកគឺយើងអាចជ្រើសរើសបាន3ភាសាគឺភាសាខ្មែរភាសាចិននិងភាសាអង់គ្លេសអញ្ចឹងខ្ញុំនឹងជ្រើសរើសយកភាសាខ្មែរ ដើម្បីឲ្យអ្នកនេះស្រួលយល់ហើយបន្ទាប់មកគឺយើងទៅរកពាក្យមួយថាចុះឈ្មោះ នេះគឺកន្លែងនេះនៅខាងលើ នេះអញ្ចឹងគឺយើងចុចលើពាក្យហ្នឹងមកចុះឈ្មោះហ្នឹងមកហើយការចុះឈ្មោះហ្នឹងគឺវាអត់មានបងថ្លៃទេគឺបានបញ្ជាក់ប្រាប់ហើយហើយបន្ទាប់មកគឺយើង scroll មកក្រោមមកគឺយើងឃើញទម្រង់ដែលឲ្យយើងបំពេញព័ត៌មានរបស់យើងអញ្ចឹងក្នុងការបង្កើត account ហ្នឹងគឺមានពីរដំណាក់កាល នេះដំណាក់កាលទី1គឺបំពេញអំពីព័ត៌មានរបស់យើងហើយដំណាក់កាលទី2គឺ ចុងបញ្ចប់សម្រាប់ធ្វើការបញ្ចប់ នៃការបញ្ជាក់ការចុះឈ្មោះរបស់យើងអញ្ចឹងយើងចូលត្រូវចូលដំណាក់កាលទី1សិនដើម្បីឆ្លងទៅកាន់ដំណាក់កាលទី2អញ្ចឹងដំណាក់កាលទី1គឺវាឲ្យយើង ធ្វើការចុះឈ្មោះយើងយើងដាក់ឈ្មោះយើងមកខ្ញុំដាក់ជាភាសាអង់គ្លេសហើយបន្ទាប់មកគឺយើង violate សម្ងាត់ លេខសម្ងាត់ហ្នឹងយើងដាក់លេខអីលេខទៅ គឺសំខាន់គឺត្រូវចងចាំខ្លួនឯងគឺយើងចង់ដាក់មិនដាក់ទៅហើយបន្ទាប់មកគឺនេះ email គឺកន្លែងនេះគឺដាក់ថា email គឺវាតម្រូវឲ្យយើងត្រូវមាន email មួយសម្រាប់ធ្វើការផ្ទៀងផ្ទាត់ជាមួយនឹង website ហ្នឹង ហើយយើងអាចផ្ទៀងផ្ទាត់ជាមួយ email ក៏បានឬក៏លេខទូរស័ព្ទដៃក៏បានដែរនេះគឺមានឲ្យយើង ពីរជម្រើសអញ្ចឹងយើងចុចលើពាក្យហ្នឹងមកគឺវានឹងលោតឲ្យយើងវាយលេខទូរស័ព្ទដៃហើយវានឹងផ្សាយលេខកូដមកឲ្យយើងមកពេញអញ្ចឹងសម្រាប់ខ្ញុំខ្ញុំអត់ខ្ញុំពីរហ្នឹងគឺអ្នកជ្រើសរើសមួយណាក៏បានដែរតែខ្ញុំខ្ញុំសូមជ្រើសយក email អញ្ចឹងយើងវាយ email យើងចូលមកអានេះលេខកូដខ្ញុំទោះអឺវាយ email ខ្ញុំ ហើយកន្លែងលេខកូដនេះគឺយើងបន្តមក គឺយើងជួយលើពាក្យទទួលយកលេខកូដនេះមកគឺវានឹងផ្ញើលេខកូដដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងយើងហើយវាផ្ញើចូល email របស់យើងយើងនេះចុចមកអញ្ចឹងគឺវានឹងនេះជារយៈពេលនៃការផ្ញើទៅហើយអញ្ចឹងយើងចូលទៅបើក email យើងនេះលោតអាផ្ញើមកហើយហើយ យើង ចូលទៅ copy មក ហើយយើងមកដាក់ត្រង់កន្លែងនេះមកអញ្ចឹង scroll មកក្រោមទៀតហើយលេខហ្នឹងគឺដោយដកឃើញទេ Y09 ហើយលេខនេះគឺ លេខសម្ងាត់សម្រាប់ទូទាត់សាច់ប្រាក់អញ្ចឹងលេខកូដកន្លែងហ្នឹងគឺយើងអាចដាក់ដូចគ្នាជាមួយនឹង password ខាងលើនេះក៏បានដែរកុំឲ្យវាអឺខុសគ្នាញ៉ៃហើយពិបាកចាំក្នុងការវាយ អញ្ចឹងត្រូវចងចាំមេកូនហ្នឹងគឺយ៉ាងទៅខ្ញុំដាក់ដូចគ្នាពីរនេះអញ្ចឹងនៅពេលដែលយើងចូលការទិញចំណេញហ្នឹងគឺវាឲ្យយើង valid code បញ្ជាក់ភាសាទៀតទៅរយៈពេលដែលយើងបង់លុយអញ្ចឹងហើយកន្លែងនេះអឺបុគ្គលិកផ្នែកលក់ហ្នឹងគឺយើងមិនបាច់ជ្រើសទេយ៉ាងឡើយនេះគឺយើងវាយពាក្យភាសានេះមកអង់គ្លេសនេះដែលគេឲ្យយើងលេខកូដនេះមួយទៀតមកតង់ទៀតគឺ Z E អញ្ចឹងសម្រាប់លេខកូដនេះគឺវានៅពេលយើងបង្កើតគឺវាលោតចេញខុសៗគ្នាអាស្រ័យទៅលើអ្នកប្រើប្រាស់គឺវា random ឲ្យហើយយើងចុចលើពាក្យចុះឈ្មោះនេះមកយ៉ាងបើសិនជាមានខុសកន្លែងណាកន្លែងនេះគឺវាលោតឲ្យយើង ពេញសារថ្មីហើយឥឡូវគឺបានហើយចូលដំណាក់កាលទី2ហើយគឺមានន័យថាគឺយើង បានចុះឈ្មោះទៅជោគជ័យហើយអូខេអញ្ចឹងយើងទៅមើលតំណែងជំនាន់សិនអញ្ចឹងមានន័យថា ការចុះឈ្មោះរបស់យើងគឺទទួលបានជោគជ័យអញ្ចឹងវីដេអូហ្នឹងគឺបង្ហាញតែពីរបៀបនៃការចុះឈ្មោះប៉ុណ្ណឹងឯងអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបនៃការបញ្ចូលលុយនិងការទិញតំណែងនិងការយកតំណែងអូខេអញ្ចឹងអរគុណសម្រាប់វីដេអូនេះសូមរងចាំទស្សនាវីដេអូក្រោយ តោះឥឡូវជួបជាមួយខ្ញុំបាននៅវីដេអូទី2ហើយដើមវីដេអូនេះដែរគឺខ្ញុំចង់បញ្ជាក់តកតងទៅនឹង ការដឹកជញ្ជូននៃការយកមកឡងស្រុកខ្មែរហើយយើងធ្វើការបងពុនហ្នឹងគឺការដឹកជញ្ជូនហ្នឹងគឺគេគិតគីឡូគឺមានថាការដឹកជញ្ជូនតាមផ្លូវគោកផ្លូវអាកាសហើយនឹងផ្លូវសមុទ្រហ្នឹងគឺវាខុសគ្នាអញ្ចឹងពាក្យច្រើនគឺខ្ញុំទិញខ្ញុំជារួមគឺខ្ញុំទិញតែតាមផ្លូវគោកទេដោយសារវារៀងលឿនជាងផ្លូវផ្លូវទឹកអញ ហើយវាមានតម្លៃគួរសមមកណាអញ្ចឹងការតាមដឹកជូនតាមផ្លូវគោកគឺតម្លៃគឺ1គីឡូ1ដុល្លារហ្នឹងមានន័យថាពេលយកមកដល់ស្រុកខ្មែរគេគិតពុនគឺ1គីឡូគឺ1ដុល្លារអញ្ចឹងអីវ៉ាន់យើងទិញមកប្រហែលទៅគិតគីឡូតាមហ្នឹងទៅហើយបើតាមផ្លូវផ្លូវទឹកគឺ1គីឡូដូចជា70សេនជាងឯងវាដល់1រៀលឯងហើយបើតាមផ្លូវអាកាសគឺ1គីឡូគឺ6ដុល្លារដូចជាអ្នកនរអាចចូលទៅឆែកមើលតាមអឺក្នុង website បានគឺវាមានព័ត៌មានរបស់គេហើយក៏អាចឆាតទៅសួរ page របស់ Loda ហ្នឹងក៏បានដែរ ឬក៏មកឆាតសួរខ្ញុំក៏បានដែរព្រោះខ្ញុំអាសាទិញតាមហ្នឹងអញ្ចឹងគឺចង់បញ្ជាក់ត្រង់ឡើងតិចព្រោះក្នុងវីដេអូឡើយខ្ញុំបរៀនទិញហ្នឹងគឺអត់មានតបានប្រាប់អស់គ្នាថាផ្លូវគោកហ្នឹងគឺគិតពុនប្រមាច់អីមិនអីមិនអីអញ្ចឹងខ្ញុំប្រាប់ក្បាលវីដេអូថាគឺ1គីឡូគឺគិតពុនគឺ1ដុល្លារអញ្ចឹងទំនិញយើងទិញមកទាំងអស់ហ្នឹងចូលគ្នាទៅគឺគឺគិតគីឡូហើយអញ្ចឹងប្រមាណងងឡូគិតតាមហ្នឹងហើយអញ្ចឹងនៅពេលដែលយើងចេះទិញយើងទិញច្រើនដងគឺយើងយល់ហើយថាគេគិតមិនអីមិនអី ចឹងអូខេអញ្ចឹងទៅទស្សនាវីដេអូទី2ទាំងអស់គ្នាពីរបៀបនៃការទិញទំនិញតអញ្ចឹងវីដេអូមុនគឺខ្ញុំបានបង្ហាញពីរបៀបនៃការបង្កើត account និងការចុះឈ្មោះឲ្យហើយតឥឡូវវីដេអូបន្ទាប់ គឺបង្ហាញពីរបៀបនៃការទិញតំណែងនិងការបញ្ចុះលុយសម្រាប់បងថ្លៃតំណែងនៅក្នុង website ហ្នឹង អញ្ចឹងគឺអ្នកនរគ្នាអាចធ្វើការស្វែងរកលទ្ធផលដែលមាននៅក្នុង website ហ្នឹងបានយើងអាចប្រើប្រាស់បានទាំង app ព្រោះវាមាន app នៅក្នុង website ហ្នឹងសម្រាប់ឲ្យយើងប្រើប្រាស់ស្រាប់គឺមាននៅក្នុងទាំង Android ហើយនិង iOS អញ្ចឹងអ្នកនរគ្នាអាចចូលទៅ download បានប៉ុន្តែខ្ញុំ recommend ឲ្យអ្នកនរគ្នាប្រើប្រាស់បើកតាមកុំព្យូទ័រឬក៏ទូរស័ព្ទដៃដែលប្រើប្រាស់ web browser Chrome ហ្នឹងគឺវាបង្ហាញ ទំនិញនឹងអីវ៉ាន់ច្រើនជាង app ដោយសារ app ហ្នឹងគឺវាអត់ដូចជាមិនទាន់ support ប្រមាណទេពីយើងអាចចុចឡើងឃើញ app របស់វាប្រាប់ហ្នឹងគឺមាន app មានទាំង Android និង iPhone ប៉ុន្តែគាត់ថាវាបង្ហាញទំនិញគឺវាអត់សូវច្រើនដូចនៅក្នុង web browser អញ្ចឹងវាពេល setting គឺវាបង្ហាញទម្រង់បែបនេះព្រោះមាន detail យើងមាន សិប្បកម្មមានសម្លៀកបំពាក់ស្បែកជើងគ្រឿងអេឡិចត្រូនិកអញ្ចឹងអ្នកគ្នាតែចង់ទិញចំណិចចង់បានមួយណាអីមួយណា គឺស្វែងរកមើលខ្លួនឯងទៅថាអ្វីដែលចង់ទិញប៉ុន្តែបច្ចេកមួយទៀតនៅពេលទិញចំណិចហើយហ្នឹងគឺអ្នកគ្នាត្រូវទៅយកនៅក្រុមហ៊ុនព្រោះទីតាំងក្រុមហ៊ុនគឺនៅទីក្រុងភ្នំពេញអ្នកគ្នាត្រូវពេលទៅទិញចំណិចហើយគឺគេលេខកូដមកឲ្យយើងហើយយើងត្រូវទៅយកចំណិចខ្លួនឯងគឺគេអត់ទៅឲ្យទេអញ្ចឹងឥឡូវយើងងាកមកពីរបៀបនៃការទិញវិញ គឺអ្នកឲ្យអាចធ្វើការជ្រើសរើសរាល់តំណែងដែលចង់បានអញ្ចឹងទៅឬក៏អាច search search ឬក៏កន្លែងនេះគឺមុខងារដែលយើងអាចជ្រើសរូបនិង upload រូបគឺថាតំណែងយើងឃើញតំណែងនៅលើអ៊ីនធឺណិតឬក៏មិត្តភ័ក្ដិណែនាំចង់បានតំណែងអញ្ចឹងថតរូបនឹងមកហើយយកមក upload នេះមកគឺវានឹងធ្វើការ search នៅក្នុង website នឹងមើលទាំងជំនាញគឺវានឹងបង្ហាញហើយតែជាអត់ទេគឺអត់មានទេអញ្ចឹងខ្ញុំអង្គុយ search តំណែងខ្ញុំចង់បានអូខេឥឡូវខ្ញុំចង់ទីនេះ ជិតលើវាមកហើយវាបង្ហាញព័ត៌មានចំនួនដែលគេលក់ហ្នឹងគឺមួយគេលក់ដែរអញ្ចឹងវាថាចាប់ពីមួយទៅគេលក់ហើយអញ្ចឹងយើងហេតុតែចេះមើលលេខនេះជួនកាលអ្នកខ្លះចុចទៅចុចមួយហើយចំនួនអានេះអានេះចំនួនដែលគេលក់ចាប់ពីមួយទៅគេលក់អានេះគឺចំនួនដែលយើងចង់បានអញ្ចឹងថាយើងចង់ទិញ2យើងចុច2មកយើងចង់ទិញ1យើងចុច1មកហើយតំណែងវាគឺតម្លៃ គឺ6ដុល្លារចុច92ហើយបើតាមរោប្រាក់វានេះ គឺជាលុយចិននេះហើយហើយបន្តមកគឺយើងចុចលើពីនេះបន្ថែមទៅក្នុងប្រទេសនេះមកហើយនេះវាបន្តតំណែងទៀតអូខេអញ្ចឹងយើងចូលទៅមួយប្រទេសយើងមកហើយយើងចង់ទិញអាហ្នឹងហើយហើយនេះគឺជា account របស់ខ្ញុំប្រើប្រាស់រាល់ថ្ងៃ សម្រាប់ទិញតំណែងហ្នឹងហើយ account ពីមុនហ្នឹងគឺគ្រាន់តែជា account មួយដែលបង្ហាញអ្នកនរពីរបៀបនៃការបង្កើត account ទេអញ្ចឹងដល់ពេលទិញគឺខ្ញុំយក account ខ្ញុំយកមកទិញគឺ account ខ្ញុំប្រើស្រាប់តោះអញ្ចឹងគឺតំណែងដែលយើងបានចុច save ហ្នឹងគឺវានៅក្នុងនេះអានេះគឺជាមុខតំណែងដែលខ្ញុំចង់ទិញមានច្រើនហើយតម្លៃក៏វាធូរថ្លៃខុសពីទីផ្សារដែលគេលក់ឲ្យយើងដែរតោះអញ្ចឹងអានេះគឺខ្ញុំនឹងវាទិញគឺយើងចូលដល់កន្លែងហ្នឹងហើយ គឺមានមុខងារយ៉ាងច្រើននេះមានការស្នើសុំមានធ្វើការវិនិច្ឆ័យឬធ្វើការត្រួតពិនិត្យថានេះបង់ប្រាក់នេះបញ្ជាក់អឺការទទួលតំណែងអញ្ចឹងឥឡូវខ្ញុំធ្វើការទិញខ្ញុំទិញនេះអានេះនេះខ្ញុំទិញនេះ2នេះថាតែខ្ញុំធ្លាប់ sale ហើយហើយអញ្ចឹងអ្នកនេះអាចធ្វើតាមទៅអានេះខ្ញុំទិញនេះ2ទៀតអានេះខ្ញុំទិញតែមួយវិញមួយទី2ទេហើយអឺ នេះនេះមកទៀតនេះយូរទៀតហើយនឹងពីប៉ុណ្ណឹងសិនចឹងមកយើងចុចនឹងហេតុទុំច្រឡំចុចកន្លែងនេះបើចុចកន្លែងនេះគឺវានឹងជ្រើសទាំងអស់ចឹងអ្វីដែលនេះសេវនឹងហេតុតែយើងទាំងអស់ហើយចឹងយើងជ្រើសតាមមុខណាដែលយើងត្រូវការទិញសិនទៅចឹងគឺយើងដាក់តម្លៃសរុបឲ្យនេះ ជូនឲ្យយើងទិញគឺ3ផលិតផលហើយចំនួន6នេះដែរអានេះ1អានេះ2គឺវា3អានេះ3វា6អញ្ចឹងប្រាក់សរុបគឺ35ដុល្លារចុច53អញ្ចឹងអានេះគឺចំនួនដែលយើងទិញប៉ុន្តែវាត្រូវគិតពន្ធនៅពេលដែលយកមកដល់ស្រុកខ្មែរគឺនៅពន្ធមកតង់ទៀតអញ្ចឹងពន្ធហ្នឹងគឺខ្ទង់ប្រហែលជា2ដុល្លារឬក៏3ដុល្លារទេទាំងអស់ហ្នឹងហើយខ្ទង់ប៉ុណ្ណឹងហើយអមួយទៀតគឺ តម្លៃនៃការវិខ្ចប់អញ្ចឹងគឺវានឹងបង្ហាញប្រាប់យើងថាតម្លៃវិខ្ចប់វិច័យអស់ប៉ុន្មានហ្នឹងទៅអានេះគឺយើងធ្វើការសពស្នើជាទិញហើយខ្ញុំចុចលើវានេះអឺយើងធ្វើការស្នើសុំហើយវានឹងចេញមកកន្លែងនេះគឺយើងអើតំណែងដែលយើងចង់ទិញគឺយើងចង់ធ្វើការដឹកជញ្ជូន តាមអីគឺមានដឹកជញ្ជូនតាមផ្លូវគោកតាមសមុទ្រនិងដឹកជញ្ជូនតាមផ្លូវអាកាស ចឹងចំនួនតាមផ្លូវគុណគឺដាក់ចំនួនថ្ងៃគឺ5ថ្ងៃទៅ7ថ្ងៃអត្រាជាទូទៅដល់ពេលខ្ញុំទីហ្នឹងគឺលឿនបំផុតគឺ10ថ្ងៃរហូតដល់5 10ថ្ងៃឯណោះការដឹកជញ្ជូនតាមផ្លូវគោកហ្នឹងណាព្រោះវាត្រូវចំណាយទី1គឺដឹកជញ្ជូនផ្លូវគោកហ្នឹងគឺអឺតំណែងដែលចេញពីអ្នកលក់រយៈពេល1ថ្ងៃអញ្ចឹងឧទាហរណ៍ថាវាដាក់ក្នុងនេះគឺ5ថ្ងៃទៅ7ថ្ងៃគឺមានថាតំណែងគឺមកដល់កន្លែងក្រុមហ៊ុនទៅខ្ចប់ឃ្លាំងប្រទេសចិនដែលត្រូវដឹកចេញមកហើយប៉ុន្តែ សំខាន់គឺដឹកជញ្ជូនពីអ្នកលក់តើអ្នកលក់បញ្ចេញទំនិញមកដល់ឃ្លាំងអ្នកដែលគាត់ដឹកទំនិញហ្នឹងគឺរយៈពេលប្រហែលថ្ងៃអញ្ចឹងឧទាហរណ៍គាត់ដឹកមក5ថ្ងៃ5ថ្ងៃលើអានេះ7ថ្ងៃទៀតវាមិនត្រូវពី10ថ្ងៃអញ្ចឹងត្រូវយើងត្រូវចងចាំកន្លែងហ្នឹងកុំឆ្ងល់អា website វាគាត់តែជាប្រហែលទេជួនកាលដល់មួយខែទំនិញខ្ញុំទីហ្នឹងគឺដល់មួយខែក៏មានដែរអញ្ចឹងគឺដូចគ្នាដឹកជញ្ជូនផ្លូវអាកាសមានបងប្អូនខ្មែរយើងខ្លះគាត់ទិញចំណេញតាម ដឹកជញ្ជូនតាមផ្លូវអាកាសនេះគាត់ថាលឿនអញ្ចឹងតែប៉ុន្តែត្រូវចងចាំថា ទំនិញពីអ្នកលក់មកដល់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសនេះគឺត្រូវចំណាយពេលប្រហែលថ្ងៃឧទាហរណ៍ថាគាត់ចេញទំនិញមក2ថ្ងៃបានមកដល់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសអញ្ចឹង48ម៉ោងនេះគឺវាអត់ត្រូវទេចឹង48ម៉ោងនោះគឺតាតែតំណែងនោះគឺមកដល់ក្រុមហ៊ុនដឹកជញ្ជូននោះគឺក្រុមហ៊ុនដឹកជញ្ជូននោះគឺបញ្ចេញមកគឺ24ម៉ោងដល់49ម៉ោងគឺមកដល់ស្រុកខ្មែរប៉ុន្តែអ្វីសំខាន់គឺតំណែងមកពីអ្នកលក់ បាទអញ្ចឹងត្រូវយល់កន្លែងហ្នឹងតែយូរទៅខ្ញុំធ្វើតែដឹកជញ្ជូនតាមផ្លូវគោកទេឥឡូវនេះអឺវាបង្ហាញទៀតការបងប្រាក់សម្រាប់ផលិតផលជាមុននិងតម្លៃសេវាកម្មដឹកជញ្ជូនក្នុងប្រទេសការបងប្រាក់សម្រាប់សេវាកម្មដឹកជញ្ជូននិងតម្លៃនាំចូលអញ្ចឹងនៅពេលដែលទិញគឺវាតម្រូវឲ្យយើងធ្វើការបងលុយជាមុនប៉ុន្តែអានេះក៏យើងធ្វើការស្នើសុំទេអានេះគឺជាសាសក្នុងការទំនាក់ទំនងអញ្ចឹងនៅពេលដែលអ្នកនាងចូលមក line ហ្នឹងមកអ្នកនាងពេញពេញព័ត៌មានមកដាក់លេខទូរស័ព្ទដាក់ឈ្មោះ អីខេតស្រុកអីចឹងទៅហើយដឹកជូនឃ្លាំងអានេះឃ្លាំងនៅភ្នំពេញពេលគេដឹកមកដល់ហើយគឺយើងត្រូវទៅយកនៅហ្នឹងតោះអញ្ចឹងកន្លែងនេះគឺយើងចុចលើពាក្យបោះពុំស្លាកមកហើយយើងវាយឈ្មោះរបស់យើងទៅដើម្បីចំណាំផលិតផលហើយអញ្ចឹងតំណែងរបស់យើងគឺយើងអាចទិញបានយើងអាចចុច OK មកគឺរួចរាល់ អញ្ចឹងគឺគេនឹងធ្វើការផ្ញើសារមកយើងគេកំពុងតែធ្វើការនេះគេកំពុងរងចាំការត្រួតពិនិត្យជាតិទិញរបស់យើង គឺតំណែងយើង គឺយើងទិញ3 1 2 3ហើយកម្មវិធីទិញកំពុងរងចាំខាងក្រុមហ៊ុនរោដាគឺត្រួតពិនិត្យគេផ្ញើសារបញ្ជាក់ថាតំណែងយើងហ្នឹងគឺអាចមាននៅក្នុង stock អីចឹងទៅ អញ្ចឹងរងចាំផ្ញើសារមកចិត្តវានឹងធ្វើឲ្យយើងធ្វើការផេលុយតឲ្យគេបាទអញ្ចឹងអាហ្នឹងគឺរបៀបទី1ហើយឥឡូវរងចាំមើលវីដេអូមួយទៀតគឺខ្ញុំបង្ហាញពីរបៀបនៃការបញ្ចុះលុយជាមួយនឹង website Loda តោះឥឡូវចូលមកវីដេអូបន្ទាប់ពីរបៀបមិញយើងបង្ហាញពីរបៀបនៃការទិញតំណែងនិងកម្លាំងតំណែងហើយឥឡូវមិញយើងបានទិញហើយហើយឥឡូវខាងនេះគឺសារជួយតំណែងឲ្យយើងខ្ញុំចុចលើសារមកនេះគេថាការកម្លាំងទិញរបស់យើងហ្នឹងគឺត្រូវបានពិនិត្យពីវត្តហើយហើយសរុបទឹកប្រាក់ទាំងអស់ហ្នឹងគឺ15ដុល្លារចុច13នេះថ្ងៃ20ខែ5អាថ្ងៃ26ខែ5 2020 ពីល្មម3:57នាទីអញ្ចឹងគឺគេឲ្យ យើងត្រូវធ្វើការបង់ប្រាក់ទៅឲ្យគេហើយគឺ13ដុល្លារចុច15ដុល្លារចុច13អញ្ចឹងយើងទៅមើលកន្លែងទៅចូលការបង់លុយនេះចូលទៅប្រាក់ភាសាក្នុងគណនីយើងគឺ ទាន់មានលុយរបស់អីគេអានេះចូលលេខទូរស័ព្ទទេអ្នកណៃសិននេះការដកប្រាក់និងការដាក់ប្រាក់អឺក្នុងវគ្គនេះខ្ញុំគឺនៅតតែ0ដល់5សេនទេ ឥឡូវគឺយើង អាចធ្វើការបញ្ចូលប្រាក់បាន ទី1គឺយើងអាចបញ្ចូលតាមរយៈធនាគារតាម Win ឬក៏ AirPay របស់កំពុងចិនហ្នឹងឥឡូវនេះអឺចូលទៅប្រាក់ឥឡូវនេះខ្ញុំចុចនេះគឺវាមានចុចមកគឺវាមានឲ្យយើងជ្រើសចូលភ្លើងចូលអឺនេះ មានអីយើងមានធនាគារ Acida មាន Wing វាមានធនាគារ Public Bank ធនាគារចិនធនាគារ ABA ហើយនឹង Wing Phone អញ្ចឹងការជ្រើសរើសគឺយើងអាចជ្រើសរើសពេញចិត្តនៅរបៀបបាំមួយណាថា Wing ចុច Wing គឺមានន័យថាអ្នកនរគ្នាត្រូវអានេះបើថាជាអ្នកនរគ្នាមាន Wing កញ្ញាណីគឺអ្នកនរគ្នាចុច Wing App មកហើយ ផ្ញើលុយឲ្យគេទៅឲ្យទៅ account នេះ account មួយនេះលេខ account របស់គេនេះគឺ016អីទៅឈ្មោះនេះទៅហើយពេលផ្ញើលុយហើយគឺ screenshot អាហ្នឹងមកផ្ញើចូលឲ្យដាក់ចំនួនទឹកប្រាក់ហើយត្រូវនឹងអ្វីដែលអ្នកផ្ញើឲ្យគេ ហើយចូលពេលវេលាម៉ោងហើយនេះគឺជ្រើស file គឺ screenshot មិញហ្នឹងគឺ ទៅ select រូបនឹងយកមកទុកក្នុងនោះមក upload ដើម្បីផ្ញើទៅគេហើយនៅពេលដែលគេមើលហើយ គេថាយើងបានផ្ញើលុយទៅប្រកាសគឺគេនឹងបញ្ចូលលុយទៅក្នុង account ហ្នឹងហើយអានេះគឺធ្វើដូចគ្នាអញ្ចឹងនេះគឺស្តែអញ្ចឹងទាំងអស់ APA អញ្ចឹងទៅគឺត្រូវថត skin ហ្នឹងផ្ញើឲ្យគេអញ្ចឹងទៅអានេះវិញវាលុយក៏ដូចគ្នាដែរត្រូវឡើងវាលុយហើយសុំกระดาษគេមកហើយថត screen ហ្នឹងឲ្យពេញចំនួនទឹកប្រាក់ដូចគេតោះអញ្ចឹងអានេះរបៀបនៃការបញ្ចូលលុយមួយទៀតមកបង្ហាញជូនអ្នកនរគ្នា អញ្ចឹងគឺចំណុចហ្នឹងគឺអ្នកនរអាចធ្វើការបញ្ចូលលុយបានហើយអាស្រ័យលើអ្នកនរជ្រើសរើសពេញចិត្តនៅមុខងារមួយណាហើយសម្រាប់មុខងារមួយទៀតគឺយើងបញ្ចូលលុយដែរប៉ុន្តែ គឺយើងអត់ចាំបាច់ធ្វើលើអបពួកនេះទេ គឺយើងបញ្ចូលលុយតាមវិញហើយយើងទេ direct ចូលមកក្នុង account Loda របស់យើងប៉ុន្តែ គឺ តម្រូវឲ្យអ្នកនរមាន account វិញហើយតម្រូវឲ្យក្នុងនៅក្នុង account វិញហ្នឹងគឺមានលុយអញ្ចឹងគឺយើងចូលត្រង់ចំណុចនេះបញ្ចូលភ្លើងចូលវិញតែការពិតឡើយហ្នឹងបកវាអត់ត្រូវទេ ឥឡូវយើងចុចលើពាក្យហ្នឹងមកគឺនេះកន្លែងចំនួនបញ្ចូលទឹកប្រាក់ឥឡូវថាយើងបញ្ចូលប្រមាណ10ដុល្លារហើយចំនួនទឹកប្រាក់ធំបំផុតរបស់វា គឺយើងឲ្យយើងបញ្ចូលត្រឹមតែ1000ទេក្នុងម្ដងហើយទីបំផុតគឺ10ដុល្លារឥឡូវគឺខ្ញុំធ្វើការបញ្ចូលចំនួន10ដុល្លារប៉ុន្តែអ្វីសំខាន់គឺអ្នកនរគ្នាត្រូវតែមាន account វិញហើយយើងបញ្ចូលលុយក្នុង account វិញទៅហើយបើយើងផ្ទេរចូលក្នុង Loader ឥឡូវខ្ញុំចុច បញ្ជាក់10ដុល្លារហើយយើងចុចបញ្ជាក់ភាសាទៀតនេះវាលោតទៅវិញហើយហើយតម្រូវឲ្យអ្នកវាយ account វិញរបស់អ្នកនរគ្នាកន្លែងនេះគឺវិញ account number អញ្ចឹងខ្ញុំវាយលេខ account ទាំងមកចុចទៅវាលោតបែបនេះតោះលោតចេញបែបហ្នឹងទើបនៅនេះអាចវាយ account បានអញ្ចឹងខ្ញុំវាយលេខមក click create អូខេហើយមកយើងវាយថ្ងៃខែឆ្នាំកំណើតហើយបន្ទាប់មកយើង ចុច next ហើយបន្ទាប់មកគឺយើងចុច pin code លេខសម្ងាត់របស់វិញយើងសម្រាប់ធ្វើការផ្ទេរលុយចុចគ្រីសមក ហើយចុចគឺថា pay now មិញនៅក្នុង account ខ្ញុំគឺមានទឹកប្រាក់តែ0.05សេនទេហើយចុច pay អូខេឥឡូវថា payment គឺទទួលបានជោគជ័យ down អូខេឥឡូវនេះទឹកប្រាក់ដែលចូលក្នុងម្នាក់នៃរបស់ខ្ញុំគឺចំនួន10ដុល្លារជា5សេនអូខេឥឡូវគឺបញ្ចូលរួចរាល់ហើយ ឥឡូវយើងទៅមើលចំណេញរបស់យើងហើយចឹងទិញមិញចឹងការបញ្ចូលលុយនេះគឺវាអត់មានអីពិបាកទេគឺមានភាពងាយស្រួលមែនតើហើយបញ្ជាអ្នកនរគ្នាមានចម្ងល់អាចឆាតសួរទៅក្រុមហ៊ុនលូដាក៏បានអាចឆាតសួរខ្ញុំក៏បាន ដែរ បើសិនជាអ្វីដែលខ្ញុំដឹងដែលខ្ញុំអាចប្រាប់ទៅបានអញ្ចឹងទៅអូខេអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងពីរបៀបនៃការបញ្ចូលលុយហើយរបៀបនៃការទិញហ្នឹងគឺអ្នកនរអាចសាកល្បងតេស្តខ្លួនឯងទិញបានអូខេអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយ ឥឡូវយើងបន្ទាប់ពីទីញហើយយើងអឺចូលមកមើលកន្លែងនេះទីញជំនាញទាំងអស់ហើយយើងធ្វើការបងប្រាក់យើងចូលកន្លែងនេះរងចាំបងប្រាក់ហើយមកយើង select យកជ្រើសរើសទាំងអស់មកវាចេញក្នុង list នេះទាំងអស់យើងហើយយើងជ្រើសរើសកន្លែងនេះ ការទូទាត់ ច្រើនក្នុងពេលតែមួយអញ្ចឹងគឺបើយើងអត់ចុចអាហ្នឹងទេគឺយើងត្រូវបង់ម្ដងមួយម្ដងមួយគឺយើងចុចអានេះគឺយើងបង់ម្ដងទាំងអស់ហើយវាលេខវាចេញចំនួនទឹកប្រាក់សរុបហើយយើងត្រូវទីហ្នឹងគឺ132ដុល្លារហើយអ្នកនាងត្រូវ validate code សម្ងាត់គឺលេខនៅពេលដែលអ្នកនាងបំពេញ account ហ្នឹងគេ validate code ហ្នឹងមកហើយមកយើងបញ្ជាក់មួយថាការទូទាត់បានជោគជ័យហើយ អេអញ្ចឹងការទីនេះគឺមានតែប៉ុណ្្នឹងហើយនៅពេលដែល វាតំណែងមកដល់គឺវានឹងលួតសារប្រាប់យើងបន្ថែមទៀតថាតំណែងរបស់យើងហ្នឹងគឺបានមកដល់ហើយមកដល់ថ្ងៃណាថ្ងៃណាគឺវាផ្ញើចូលមក email ហើយយើងអាចមើលវាបានបាទអញ្ចឹងមានតែប៉ុណ្្នឹងវីដេអូហ្នឹងជួបគ្នាវីដេអូក្រោយ តោះឥឡូវនេះយើងចូលមកវីដេអូថ្មីតាក់ទងទៅនឹងការតាមដានតំណែងរបស់យើងនៅពេលដែលយើង ធ្វើការកម្មង់ទិញអីវ៉ាន់រួចរាល់ហើយអញ្ចឹងវីដេអូមុនមុនគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអស់ហើយតាក់ទងទៅនឹងការបង្កើត account ការកម្មង់តំណែងការបញ្ចូលលុយនិងការបង់លុយរាល់ហើយឥឡូវនេះគឺយើងមកមើលវីដេអូ បង្ហាញពីរបៀបនៃការតាមដានអញ្ចឹងនៅក្នុងការតាមដានតំណែងរបស់យើងហ្នឹងគឺយើងអាចមើលទាំងកុំព្យូទ័រអាចមើលទាំងក្នុងទូរស័ព្ទដៃអញ្ចឹងនៅក្នុងទូរស័ព្ទដៃគឺខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យប្រើប្រាស់ជាមួយនឹង app របស់ Loda អញ្ចឹងគឺវាមានភាពងាយស្រួលជាងក្នុងការយើងប្រើប្រាស់កុំព្យូទ័រដែលយើងយកតាមខ្លួនអញ្ចឹងពេលយើង download វាចូលទូរស័ព្ទដៃទៅគឺយើងអាចងាយស្រួលក្នុងការតាមដានមើលតំណែងរបស់យើងថាវាមកដល់ពេលណាអីពេលណាឬមួយក៏វាអ្នកដែលលក់ កំពុងតែធ្វើមិនធ្វើមិនរៀបចំអីមិនអញ្ចឹងទៅអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាជាមួយនឹង app តើថាវារបៀបនៃការមើលមិនអីមិនតោះអញ្ចឹងទៅមើលអស់គ្នាតោះអញ្ចឹងដើម្បីមើលក្នុង app គឺតម្រូវឲ្យអ្នកនរគ្នាគឺការ download app នោះនៅក្នុង Play Store ឬក៏ App Store របស់ Android ហើយនិង iOS អញ្ចឹងមកទុំអ្នកនរគ្នា download ហើយអ្នកនរគ្នា ធ្វើការ login account អីចូលក្នុងមកនេះ app loader អញ្ចឹងចុចបើកវាមក អឺអញ្ចឹងដើម្បីជ្រើសរើសចូលទៅមើលអីវ៉ាន់របស់យើងទិញនៅកន្លែងណាហើយកន្លែងណាហើយវាកំពុងស្ថិតអីមិនគឺយើងជ្រើសយកពាក្យថាខ្ញុំនេះដល់ខ្ញុំជ្រើសយកភាសាខ្មែរវាស្រួលមើលអញ្ចឹងដើម្បីចូលទៅមើលអីវ៉ាន់យើងបន្តទៀតគឺយើងចូលពីថាលំដាប់អញ្ចឹងគឺវានឹងបង្ហាញរបស់យើងហើយនេះការបញ្ជាទិញទាំងអស់នេះអញ្ចឹងគឺឃើញវានឹងបង្ហាញរបស់យើងតំណែងដែលយើងធ្លាប់ទិញទាំងប្រមាណហ្នឹងគឺវានឹងបង្ហាញនៅក្នុងនោះទាំងអស់ ហើយទាំងអស់នេះគឺសិតតែជាអីវ៉ាន់និងទំនិញដែលខ្ញុំបានទិញហើយអញ្ចឹងទំនិញដែលខ្ញុំទើបតែទិញនេះដែលបង្ហាញធ្វើវីដេអូជូនអ្នកនរនេះគឺនេះវាដាក់ថាកំពុងតែដឹកតំណែងបញ្ជូនទៅកម្ពុជាអញ្ចឹងតំណែងហ្នឹងគឺវាតាន់ដល់ទេហើយវាដាក់ថាដឹកបញ្ជូនតាមផ្លូវគោកនេះតម្លៃរបស់វាអីចឹងលើតម្លៃសរុបអានេះគឺកំពុង ដឹកហើយតំណែងមួយនេះគឺបានមកដល់ហើយគឺតំណែងគឺបានមកដល់ឃ្លាំងនៅកម្ពុជាហើយ ចឹងគឺវាបានផ្ញើអ៊ីមែលចូលមកក្នុង account របស់ខ្ញុំហើយហើយនឹងផ្ញើលេខកូដដើម្បីឲ្យខ្ញុំទៅយកហើយទំនិញទាំងអស់នេះគឺស្ទើរតែកំពុងតែដឹកជូនអញ្ចឹងទំនិញនេះមកមកមែនប៉ុន្តែខ្ញុំអត់ទាន់ទៅយកទេដោយសារខ្ញុំរងចាំទំនិញទាំងអស់ហ្នឹងមកដល់សិនចាំយើងទៅយកហ្មងទៅដើម្បីកុំឲ្យវាខាតជើងវាឆ្ងាយដែរទៅយកនំពេញអញ្ចឹងយើងចូលទៅមើលអ៊ីមែលរបស់យើងថាគេផ្ញើសារមកយើងដើម្បីមិនខ្មិច យើងបើកអ៊ីមែលមកនេះអ៊ីមែលដែលខាងក្រុមហ៊ុនលោដាផ្ញើមកអឺប្រអប់សបុតរបស់យើងនេះទៅហើយសេចក្តីជូនដំណឹងគឺគេឲ្យយើងទៅយកអញ្ចឹងពេលយើងចុចមើលទៅគឺយើងនឹងឃើញលេខកោដ ដែលខាងក្រុមហ៊ុន Loda ផ្ញើមកឲ្យយើងហើយយើងសរសេរលេខកូដសរសេរបបសពតនេះទៅយកទៅឲ្យគេទៅគឺយើងអាចទៅយកតំណែងយើងបានហើយអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំបង្ហាញពីរបៀបនៃការតាមដានតំណែងរបស់យើងអញ្ចឹងអ្នកនរគ្នារងចាំទស្សនានៅវីដេអូក្រោយតាក់ទងទៅនឹងការទៅយកតំណែងហើយនឹងកន្លែងយកតំណែងអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងជួបគ្នានៅ វីដេអូក្រោយ Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ពិសិដ្ឋ Tech អូខេជួបជាមួយខ្ញុំបាទនៅវីដេអូថ្មីទៀតហើយហើយថ្ងៃនេះគឺខ្ញុំនឹងលើកយកនៅការបង្ហាញមួយគឺតកតងទៅនឹងការត្រួតពិនិត្យនិងតាមដានតំណែងរបស់យើងជាមួយនឹង App Loda នៅពេលដែលយើងបានទិញតំណែងហើយហើយយើងបានផេលុយទៅឲ្យគេហើយហើយយើងតាមដានតំណែងរបស់យើងថាយើងត្រូវបង់ពន្ធប្រមាណអញ្ចឹងជាទូទៅនៅពេលដែលយើងបង់លុយគេហើយនៅពេលដែលគេ រៀបចំតំណែងដឹកពីចិនមកកម្ពុជាគឺយើងអាចមើលឃើញតម្លៃដែលយើងត្រូវបង់ថ្លៃដឹកជូនដល់កាណាដាមុនពេលដែលវាមកដល់ខ្មែរអូខេអញ្ចឹងសម្រាប់អ្នកខ្លះគាត់បានចេះហើយហើយសម្រាប់អ្នកដែលមិនទាន់បានអឺដឹងអាចចូលមើលវីដេអូនេះបានហើយខ្ញុំនឹងបង្ហាញអូខេអញ្ចឹងយើងទៅទស្សនាបងប្អូនជាមួយខ្ញុំតោះអញ្ចឹងដើម្បីតាមដានតំណែងទាំងអស់គ្នាគឺយើងត្រូវទៅបើកកម្មវិធី App Loda យើងអាចបើកតាមទូរស័ព្ទក៏បានបើកតាមកុំព្យូទ័រក៏បានអញ្ចឹងអ្នកមាន app យើងបើកតាម app អ្នកមានកុំព្យូទ័រយើងបើកតាមកុំព្យូទ័រអញ្ចឹងយើងចូលក្នុង app Loda ហើយបន្ទាប់មកអ្នកគ្នាចូលទៅកន្លែងពាក្យថាខ្ញុំហើយយើងរើសពាក្យថាលំដាប់អញ្ចឹងយើងដើម្បីពិនិត្យមើលអីវ៉ាន់របស់យើងដែលយើងបានទិញហើយហើយយើងចង់ដឹងថាវាត្រូវបង់ពន្ធប្រមាណគឺយើងបងប្អូន នេះយើងមើលឥឡូវយើងមើលតំណែងដែលយើងបានទិញសិនអញ្ចឹងតំណែងដែលយើងទិញហើយដែលយើងអាចដឹងថាវាបងពុនប្រមាណលុះត្រាតែវាដាក់ពាក្យថាកំពុងដឹកជញ្ជូនទៅកម្ពុជាអញ្ចឹងឲ្យតែតំណែងណាដែលវាដាក់ពាក្យថាកំពុងដឹកជញ្ជូនទៅកម្ពុជាគឺវានឹងបង្ហាញចំនួនពុនគឺក៏គេហៅថាថ្លៃដឹកជញ្ជូនរបស់ក្រុមហ៊ុនលូដាដែលដែលយើងបានទិញហ្នឹងគឺវានឹងឃើញហ្នឹងហើយអានេះគឺសិតជាតំណែងដែលខ្ញុំបានទិញហើយវាបានដាក់ថាកំពុងដឹកជញ្ជូនទៅកម្ពុជាហើយ អញ្ចឹងសម្រាប់ការដែលយើងឃើញពាក្យហ្នឹងលុះត្រាតែតំណែងហ្នឹងនេះបានលោកពាក្យថាកំពុងដឹកជញ្ជូនហ្នឹងបានចាប់ពីរយៈពេល2 2ថ្ងៃឡើងទៅបើឧទាហរណ៍ថាយើងទៅទីអញ្ចឹងថ្ងៃហ្នឹងយើងឃើញពាក្យវាផ្សេងប៉ុន្តែដល់ពេលថ្ងៃស្អែកយើងឃើញពាក្យកំពុងដឹកជញ្ជូនអញ្ចឹងអញ្ចឹងអាថ្លៃចំណេញដែលចេញពាក្យថាអឺបងថ្លៃសេវាដឹកជញ្ជូនហ្នឹងគឺវាអត់តចេញទេតចាប់ពី2ថ្ងៃឡើងទៅហ្នឹងមកវាឃើញអញ្ចឹងចូលទៅមើលគឺយើងចូលទៅអឺ យើងចូលទៅកន្លែងនេះវិញយើងបែរមកវិញគឺយើងចូលពីកន្លែងខ្ញុំបាននេះមួយទៀតនេះខ្ញុំបាននេះនេះគឺជាតំណែងរបស់យើងដែលយើងបានទិញហើយវាដាក់ស្ថានភាពឲ្យយើងមើលវាថានឹងមកដល់អញ្ចឹងនឹងមកដល់គឺវានឹងប្រាប់នេះចំនួនសរុបដែលយើងត្រូវបង់ពន្ធគឺ70សេនអញ្ចឹងតំណែងហ្នឹងគឺវាអត់ដល់មកវាវាក្រោម1គីឡូឯងអញ្ចឹងវា1គីឡូគឺវា70សេនឥឡូវគឺការដឹងជូនហ្នឹងគឺកាត់បន្ថយពន្ធ អានេះគឺតែជាតំណែងដែលនឹងមកដល់នឹងមកដល់អញ្ចឹងគឺយើងចូលមកកន្លែងហ្នឹងគឺដើម្បីមើលឃើញថាតំណែងរបស់យើងដែលយើងត្រូវបងថ្លៃតង់ទី2បន្ទាប់ពីយើងបានភ័យលុយទៅឲ្យគេអញ្ចឹងចំណុចកន្លែងហ្នឹងគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្្នឹងអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានទស្សនាវីដេអូនេះហើយ ហើយបើសិនជាមានចម្ងល់កន្លែងណា អាចឆាតសួរបានហើយសង្កឹមថាវីដេអូនេះអាចជួយអ្នកនរគ្នាបានមួយកម្រិតទៀតតាមអ្វីដែលខ្ញុំអាចជួយទៅបានអូខេអញ្ចឹងជួបខ្ញុំបាទនៅវីដេអូក្រោយទៀតបាយបាយ ស្ដីអ្នកទាំងអស់គ្នាវិលមកសាជាថ្មីជាមួយចំបាពិសិដ្ឋថៃតោះអញ្ចឹងអានេះគឺខ្ញុំនឹងធ្វើវីដេអូតាក់ទងទៅនឹងការស្នើសុំឲ្យលោកដារៀបចំដឹកជញ្ជូនអីវ៉ាន់ឲ្យយើង ដែលយើងអត់ចង់ទៅយកអីវ៉ាន់ដល់ផ្ទាល់ហើយយើងឲ្យគេផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូនមកឲ្យយើងតោះហើយវីដេអូមុនក៏ខ្ញុំធ្លាប់បាននិយាយដែរថាខ្ញុំនឹងធ្វើវីដេអូហ្នឹងហើយឥឡូវនេះគឺខ្ញុំបានធ្វើតាមការសន្យាហើយហើយក៏សូមទោសផងសម្រាប់ការក្រត់ធ្វើវីដេអូហ្នឹងគឺសារខ្ញុំចូលវល់ច្រើន តោះអញ្ចឹងយើងទៅមើលទាំងអស់គ្នាពីរបៀបនៃការស្នើសុំអីវ៉ាន់ឲ្យលោដាដឹកជូនឲ្យអញ្ចឹងគឺយើងបើក app លោដាមកគឺយើងនឹងឃើញលក្ខណៈបែបនេះគឺវាមានអឺពាក្យថាលំដាប់បញ្ចប់របស់ខ្ញុំពាក្យថាខ្ញុំបាទហើយនឹងការចែកចាយ អញ្ចឹង ដើម្បីអាចស្នើសុំអីវ៉ាន់លោកដាដឹកជូនបានលោកច្រើនដែរអីវ៉ាន់ដែលអ្នកទាំងអស់គ្នាបានទិញហ្នឹងគឺវាបានដឹកជូនមកដល់ឃ្លាំងលោកដាហើយហើយគេបានផ្ញើសារឬក៏ notification អីឲ្យយើងអាចទៅយកអីវ៉ាន់បានអញ្ចឹងគឺយើងចុចទៅលើពាក្យថាខ្ញុំបានរូបប្រអប់ហ្នឹងហើយបន្ទាប់មកគឺវានឹងចេញពាក្យថាទាំងអស់មានរងចាំការទូទាត់ហើយនឹងបានបងរួចហើយ អញ្ចឹងគឺយើងមុនឲ្យយើងស្នើសុំឲ្យគេហ្នឹងគឺយើងត្រូវបង់ផេថ្លៃដឹកជញ្ជូនអីវ៉ាន់ពីប្រទេសចិនមកដល់ប្រទេសខ្មែរគេសិនបន្ទាប់មកយើងចុចលើពាក្យថារងចាំការទូទាត់បន្ទាប់ពីចុចលើហ្នឹងហើយគឺវានឹងមានចេញសញ្ញាបំពងមួយយើងគ្រីយើងចុច pay វាទាំងអស់ទៅហើយយើងចុចពាក្យថាបង់នេះមកហើយយើងចុចលើបង់លើវាទៅយើងបាច់ password របស់យើងទៅយើង pay លុយឲ្យគេទៅ ហើយបន្ទាប់មកគឺយើងចូលទៅមើលពាក្យកន្លែងថាបានបង់រួចហើយអញ្ចឹងនៅពេលយើងឃើញលេខកូដលេខអីវាដាក់ថាបានបង់រួចហើយហ្នឹងគឺយើងចុចពាក្យថាដាក់ស្នើសុំមួយទៀតគឺមានថាយើងស្នើឲ្យគេដឹកជញ្ជូនអីវ៉ាន់ឲ្យយើងអញ្ចឹងយើងចុចគ្រីសវាទាំងអស់មកហើយយើងចុចពាក្យថាដាក់ស្នើហើយវានឹងលុបពាក្យបែបនេះវាមានថាការដឹកជញ្ជូននិងនិយាយខ្លួនឯងអញ្ចឹងនៅក្នុង loader ហ្នឹងពាក្យខ្លះវាបកអត់ត្រូវទេ និយាយការដឹងជូននេះវាបកអីសំរុំហើយប៉ុន្តែនិយាយវាខ្លួនឯងហ្នឹងការពិតទៅគឺមានថាយើងស្នើសុំហើយប៉ុន្តែយើងអានេះយើងទៅយកខ្លួនឯងទេអញ្ចឹងអាមួយនេះគឺយើងស្នើគេដឹងជូនគឺមានពាក្យនេះអញ្ចឹងអ្នកគ្នាប្រយ័ត្នច្រឡំយកនិយាយវាខ្លួនឯងហើយនឹងការដឹងជូនអញ្ចឹងយើងចាយគេដឹងជូនគឺយើងយកខាងហ្នឹងហើយយើងត្រូវបំពេញអាស័យដ្ឋានដែលយើងត្រូវទទួលកន្លែងដែលយើងត្រូវយក ហើយនឹងលេខទូរស័ព្ទរបស់យើងដើម្បីឲ្យគេនឹងតំណាក់តំណងមកដឹកជញ្ជូនឲ្យយើងអញ្ចឹងបើយើងអត់ទាន់មាននេះគឺយើងចូលទៅបំពេញព័ត៌មានហ្នឹងមកហើយនេះគឺជាអីវ៉ាន់ដែលខ្ញុំស្នើសុំខ្ញុំមាន3អញ្ចឹងទៅវានៅក្នុងឃ្លាំងហើយយើងអាចស្នើសុំយើងពាក្យដាក់ដាក់ស្នើមកចេញបែបនេះគឺប្រាប់យើងថាអឺរងចាំយកអីវ៉ាន់ហើយវាមានអសរ P នៅពីមុខអីចឹងទៅហើយអញ្ចឹងវាអាចរងចាំរយៈពេល មួយ2ថ្ងៃឬក៏3ថ្ងៃឬក៏4ថ្ងៃឬក៏អាចយូរជាងនឹងអាស្រ័យតាមអីវ៉ាន់ដែលគេរៀបចំហើយគេដឹងជូនចេញមកឲ្យយើងខាងក្រុមហ៊ុនដឹងជូនគឺគេនឹងតាក់ទងមកអញ្ចឹងជាទូទៅគឺផ្ញើតាមក្រុមហ៊ុនដឹងជូនគឺក្រុមហ៊ុន GNT អញ្ចឹងអ្នកនរដាក់លេខទូរស័ព្ទទៅស្រួលទៅឲ្យគេសម្រាប់ឲ្យគេខតាក់ទងមកថាអីវ៉ាន់យើងបានមកដល់តាណាតាណាគេទេឲ្យយើងមកយកឬគេដឹកជូនយកមកឲ្យអញ្ចឹងទៅ អញ្ចឹងកន្លែងហ្នឹងគឺអត់មានអីច្រើនទេគឺមានតែប៉ុណ្ណឹងអញ្ចឹងអស់ហើយគឺរងចាំនៅវីដេអូក្រោយទៀតតកតងជាមួយនឹងលោរ៉ាទៀតបើមានចម្ងល់ឆ្ងល់សួរខមមិននៅវីដេអូខាងក្រោមអូខេអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ you